បានត្រូវពិចារណានៅក្នុងហបតវិកណៈគឺបញ្ញាបាទទី1គឺចរិយាក្នុងមហិបាទចាអរិបបញ្ចោបាទអត្មាអញបាទទេទេបាទតពីធម្មតាមិនកន្លងនៅសេចក្តីបាទកាត់មិនបាត់ហើយ បត្តិទី2គឺជាតិទីខមមវិជាតិធំអនតៃតោអត្មាអញ្ញតាទិសៈជាធម្មតានៅកន្លងតាមទិសបាត់ខាត់ទៅប្រមាណហើយទី3គឺមរណៈខមមវិមរណៈអនតៃតោអត្មាអញ្ញលើសេចក្តីស្លាប់ជាធម្មតានៅកន្លងសេចក្តីស្លាប់ទៅប្រមាណហើយ Thank you. កាហ្វេមួយនេះមួយនេះទៅមួយនេះទៅវល់វិលាជាវល់អត់មកកងតែប្រត់ប្រាក់រៀបបាកាសត្វក្នុងសក្តាបាត់ទៅទីប្រឡាយពេញចិត្តចង្អុលអា Thank you.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

chân vô, chơi chân vô. Rồi, chơi chân vô. Đó, đã, đã, đã cho hiên. Cô chỉ hiên, hiên, hiên, alo, chỉ hiên, hiên. Có ba tắc nào không? Ba mươi con. Xe mua mua đâu đó, ba mươi con, ba mươi con. Cô chỉ hiên một trăm trâu cái này là. Ba mươi con này. Một ba mươi con này. Cô thằng này tranh lắm. Tranh thằng này tranh nó ở lưng tạ lưng đi mong. Ờ, lưng tạ mong. ទៅគួយត្រូលនោះខ្ញុំបានទៅគួយត្រូលដាក់លើស្អីមកកែវទីអឺឡើងលើតិចឡើងលើឡើងលើតិចបានយ៉ាងអូតតលំតសំមោសត្យចលោកោសវតានិកមធម្មោនិកមសធម្មោនិកាពិយ៉ាងឯកគុណាសធម្មោសាព្យសលោកាសសទេវតាសធម្មោនិកា ធម្មតាកូលាតធម្មសាពេសាលោកកាសសទេវតាសអេសេវធម្មយតិទាំងអនតតាសន្តិមរណកម្មន្តពុញកម្មចសកតងតស្មាកលយាកលយានងណាចយានសំបវាយនិរថងវកលំពរងអនិចោវេតសង្ខារាឧបាទេវយធម្មិណោ បច្ចេត្វានិរាឆន្ទទេសង្វោបសមោសុខោថាតនេនកោបាលោគិវោបច្ចេតកោចរងអេវងចរិយចមយោវិវៃឆន្ទសាពរោកោវិញ្ញាសតុមេតេភវៈភវន្តរាយោសុខៃទីខេយកោភវៈអភិវេតនសៃលេសនេចន្ទអាយុវណ្ណោសុខੰព្រះលៀង សាធុសាធុសាធុសូមជូនមគ្គផលចំពានសូមជូនមគ្គផលសូមអត់ទាំងការសូមអរទេមការផលខានផុតទុកទេវាកត់បានវេទយងថាពេលអាចគោអាចបានបាទបាទបាទតាត់តាត់ rồi ôi cha này em ôi cha thế này trong đưa này này chú ai kia nè ôi thơ Hãy subscribe cho